សួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅមេរៀនថ្មីមួយទៀតដែលនិយាយអំពី loop នៅក្នុងភាសា C បាទអញ្ចឹង loop នៅក្នុងភាសា C มันខុសអំពី decision making ប៉ុន្មានទេមានន័យថាវាធ្វើការពិនិត្យ ឬក៏ check មើលទៅលើលក្ខខណ្ឌហើយទើបវាចាប់ផ្ដើមដំណើរការនៃកម្មវិធីរីឯ loop វាមានលក្ខណៈពិសេសត្រង់ថាវាធ្វើការពិនិត្យទៅលើលក្ខខណ្ឌហើយ វាបន្តធ្វើការពិនិត្យរហូតទៅដល់វាជួបនៅលក្ខខណ្ឌណាមួយដែលមិនពិតទើបវាចាក់ចេញអំពី loop ចឹង loop នៅក្នុងភាសា C យើងអាចនិយាយបានថាជាកម្មវិធីមួយ ដែលគេប្រើដើម្បីធ្វើការពិនិត្យចុះពិនិត្យឡើងនៅក្នុងប្លុកកូដរបស់យើង ដែលផ្ដោតសំខាន់ទៅលើលក្ខខណ្ឌចឹងបានន័យថា loop វាធ្វើការ ទៅតាមលក្ខខណ្ឌដែលយើងបានកំណត់ណាឧបមាថាយើងចាប់ផ្ដើមឲ្យតម្លៃមួយវាចាប់ផ្ដើមកើនពីពី0រហូតទៅដល់10 ចឹងបានន័យថា loop របស់យើងវានឹងធ្វើការកើនតម្លៃនោះឧទាហរណ៍ថា i ស្មើ0 i តូចជាង10អញ្ចឹងបានន័យថា i ម្ដងស្មើ0អញ្ចឹងវា increase 1គេបាន i ស្មើ1ដល់ពេលយើង increase 2ដង i ស្មើ2អញ្ចឹងរហូតទៅដល់វា check មើលលក្ខខណ្ឌថាតើ i របស់យើងវាតូចជាងឬក៏វា វាវាវាតូចជាង10ឬក៏វានៅ ទេ បើវានៅតែតូចជាង10វានឹងបន្តដំណើរការបន្តទៀតអឺបែបនេះគេឲ្យឈ្ move ថា repeat a block បានន័យថាវាធ្វើម្ដងហើយម្ដងទៀតនៅក្នុង block loop របស់យើងហ្នឹងបាទអញ្ចឹងអឺនៅក្នុងនេះ loop ត្រូវបានចែកចេញជាជា3បាទទី1គឺ for loop ទី2គឺ while loop ទី3គឺ do while loop បាទអញ្ចឹងយើងមាន loop ចំនួន3ហ្នឹងអ្វីដែលយើងចងចាំទី1យើងត្រូវចងចាំអំពីនិយមន័យថា loop គឺជាអ្វីអញ្ចឹង loop គឺជាដំណើរការអឺឡើងដំណើរការចុះបាទដំណើរការចុះដំណើរការឡើងហ្នឹងនៅក្នុងប្លុកកូដរបស់យើងទៅតាមលក្ខខណ្ឌណាបាទន័យថាវាធ្វើការទៅតាមលក្ខខណ្ឌដែលយើងបានកំណត់ ចឹងវាធ្វើការចុះធ្វើការឡើងទៅតាមលក្ខខណ្ឌដែលយើងបានកំកំណត់ចឹងនិយមន័យវាប៉ុណ្ណឹងបន្ទាប់មកយើងត្រូវចេះអំពី syntax ឬក៏ structure របស់ loop ទាំង3ហ្នឹងតើ for loop structure បែបម៉េច while loop structure បែបម៉េច do while loop structure របស់វាបែបម៉េចយើងត្រូវតែចាំ structure របស់វាបន្ទាប់មកទៀតយើងទៅមើលអំពី flow chart បានន័យថាតើ loop វាដំណើរការរបស់វាបែបម៉េចបាទអញ្ចឹងវាអាចដំណើរការពិនិត្យលក្ខខណ្ឌមុន ឬក៏វាចាប់ផ្ដើមដំណើរការ check លក្ខខណ្ឌមុនឬក៏វាធ្វើមុនដល់ check លក្ខខណ្ឌតាមក្រោយគឺយើងនឹងរៀនលម្អិតនៅក្នុងមេរៀនក្រោយទៀតឥឡូវយើងមកមើលអំពី for loop បាទអញ្ចឹង for loop វាមាននៅ syntax របស់វាបាទ syntax របស់វាដែលយើងមើលទៅគឺវាមានចំនួនតែ អឺបើយើងថាពីរបន្ទាត់ក៏បានដែរប៉ុន្តែអ្វីដែលយើងត្រូវចងចាំទី1គឺអឺវាសរសេរនៅក្នុង for តែម្ដងអញ្ចឹង for initialize statement បានន័យថាត្រង់កន្លែងនេះ គឺយើងត្រូវដាក់នៅ expression របស់អថេរបស់យើងរីឯត្រង់ comma ទី2នេះ យើងត្រូវដាក់នៅ condition ចូលរីឯត្រង់ comma ទីចុងក្រោយ គឺយើងត្រូវដាក់ increase decrease បានន័យថាការកើននៅឬក៏ការថយនៃអថេហ្នឹងបន្ទាប់មកវានឹងធ្វើការ run នៅ statement នៅក្នុង loop ហ្នឹងណាអញ្ចឹង statement នៅក្នុង loop ហ្នឹងបើសិន ជាលក្ខខណ្ឌដែលយើង បានកំណត់នៅខាងលើហ្នឹងអញ្ចឹងយើងត្រូវប្រយ័ត្ននៅពេលដែលយើងចាប់ដើមកំណត់ នៅលក្ខខណ្ឌតើលក្ខខណ្ឌរបស់យើងនេះវាចាប់ពីណាហើយអឺ តម្លៃរបស់វាកើនឬក៏ថយបើសិនជាវាតូចហើយវាដាច់ខាតត្រូវតែកើនហើយបើវាធំវាអាចថយអញ្ចឹងទៅហើយយើងចាប់ផ្ដើមសរសេរ increase decrease នេះទៅតាមលក្ខខណ្ឌបើវាដំណើរការពីតូចទៅអញ្ចឹងយើងត្រូវដកដកបើសំទោសបើវាដំណើរការពីតូចទៅយើងត្រូវបូកបូកតែបើវាដំណើរការពីពីពីធំមកយើងត្រូវដក ដកដកបាទអញ្ចឹងមានន័យថាវាត្រូវតែ ស្របជាមួយនឹងលក្ខខណ្ឌនៅពេលដែលយើងធ្វើការ increment decrement បាទអញ្ចឹងវាពិនិត្យមើលរហូតទៅដល់លក្ខខណ្ឌមិនពិត ទៅវាចាក់ចេញពី loop បាទន័យថាវាដំណើរការបញ្ចប់ loop ហើយវានឹងបោះតម្លៃចេញមកចេញមកក្រៅបាទឥឡូវចាប់ផ្ដើមមើលអំពី flow graph ពាក់ព័ន្ធជាមួយនឹង for loop ចឹង program របស់យើងដំណើរការមកវាចាប់ផ្ដើមពិនិត្យមើលលក្ខខណ្ឌនឹងមិនពិត វាចាក់ចេញពី loop តែម្ដងបានន័យថា loop របស់យើងឈប់ដំណើរការហើយចឹងវា run កម្មវិធីបញ្ចប់ប៉ុន្តែបើសិនជាលក្ខខណ្ឌនឹងពិតវាចាប់ផ្ដើមបោះនៅ statement ដែលពិតនឹងមកហើយវាចាប់ផ្ដើមទៅ increase decrease ហ្នឹងហើយវាចាប់ផ្ដើមទៅបង្កើន value ដើម្បីបានលក្ខខណ្ឌហ្នឹងមកពិនិត្យទៀតណា ចឹងបានន័យថាឧទាហរណ៍ថាវាបានអឺ value ថ្មីវាចាប់ដើមយក value ថ្មីនេះមក compare ទៀតហើយ compare បើលក្ខខណ្ឌនឹងនៅតែពិតទៀតវានឹង increase បន្តទៀតវាយកទៅ compare ទៀតអញ្ចឹង loop របស់យើងដំណើរការរហូតទៅដល់ប៉ះនឹងលក្ខខណ្ឌមិនពិតទើបវាចប់បាទអញ្ចឹងនេះគឺជាដំណើរការរបស់ for loop បាទនេះនិយាយអំពីទម្រង់ដែល loop របស់យើងធ្វើការ ចឹងมันជាបញ្ហាទេនៅក្នុងត្រេទាំង4ហ្នឹងទី1គឺផ្ដោតទៅលើ initialize statement នេះបាទអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចាប់ផ្ដើមចាប់ផ្ដើមនៅ value របស់យើងពីចំណុចណាទៅពីចំនួនប៉ុន្មានទៅណាអញ្ចឹងបានន័យថាបើយើងចាប់ផ្ដើមពី0អញ្ចឹងវាចាប់ផ្ដើមដាក់លក្ខខណ្ឌរបស់វាត្រូវតែ អឺតូចជាងប៉ុន្មានណាបានន័យថាអូម៉ាថាយើងចាប់ដើម i ស្មើ0 i ត្រូវតែតូចជាង10អីចឹងទៅណាបន្ទាប់មក i បូកបូកអញ្ចឹងបានន័យថា i របស់យើងវារត់ទេវារត់ចាប់ពី0រហូតទៅដល់9ពីព្រោះថា10มันតូចជាង10ទេណាអញ្ចឹងចំណុចទី1គឺត្រង់កន្លែងហ្នឹងដល់ចំណុចទី2គឺ test expression នេះបាទ test expression អញ្ចឹងកន្លែងនេះគឺយើងត្រូវធ្វើម៉េចដើម្បីអាចឲ្យ loop របស់យើងបញ្ចប់ណាអាចឲ្យ loop របស់យើងបញ្ចប់លុះត្រាតែយើងគិតថាលក្ខខណ្ឌណាមួយដែលវាមិនពិតទើប loop យើងបញ្ចប់បាទអញ្ចឹងត្រីទី3បានន័យថាយើងពិនិត្យមើលលក្ខខណ្ឌដែលពិតហើយយើងឲ្យនៅ loop របស់យើងដំណើរការណាយើងឲ្យ loop របស់យើងដំណើរការនៅពេលដែលវាជួបនឹងលក្ខខណ្ឌពិត loop របស់យើងនឹងដំណើរការរហូតទៅតាមការ increase decrease value ហ្នឹង ចឹងបានន័យថានៅពេលដែលយើងចាប់ផ្ដើម កំណត់ចំនួន វាហើយវាឆែកលើលក្ខខណ្ឌពិត វាចាប់ផ្ដើមធ្វើវាបោះចេញមកវាចាប់ផ្ដើមកើននៅ increase យើងហ្នឹងឬក៏ថយនៅ increase របស់យើងហ្នឹងវាមក check នៅលក្ខខណ្ឌបន្តទៀតវាបន្ត print statement ចេញមកទៀតបាទនេះគឺជាដំណើរការដដែលដដែលរបស់ loop បាទបន្ទាប់មកគឺវានឹងសិក្សាទៅលើ expression របស់យើងនឹងហើយហើយវានឹងធ្វើការ execute code ទៅតាមអ្វីដែលយើងបានកំណត់នៅក្នុង for loop របស់យើងហ្នឹងបាទឥឡូវយើងមកមើលឧទាហរណ៍មួយចឹងយើងមានឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹង for loop ចឹងគេមាននៅអថេ i ហើយគេឲ្យ i យើងនឹងស្មើនឹង1 i តូចជាងឬស្មើនឹង10 i បូកបូកបានន័យថាបូកបូក i ហ្នឹងគឺ i ស្មើនឹង i បូក1បាទអញ្ចឹងគេចាប់ផ្ដើម print ចេញមកហើយគឺវាដាក់2សញ្ញា x នេះគឺគុណគុណនឹងបាទគុណនឹងអីគេបាទគុណនឹងភាគរយ d ស្មើនឹងភាគរយ d អញ្ចឹងកន្លែង i នេះបើសិនជាវាស្មើ1វាស្មើនឹង2គុណនឹង1យើងបាន បានប៉ុន្មានបាទបានភាគរយ D អញ្ចឹងកន្លែងនេះយើងយកមកយើងយក1គុណនឹង2មកគឺយើងបាន2អញ្ចឹង2ម្ដង2អញ្ចឹងចាប់ដើម increase ហើយ i របស់យើងឧបមាថាឥឡូវវាវាធ្វើចប់វាទៅ increase វាយកខ្លួនវា1បូកថែម1បាន2អញ្ចឹងវាសួរថា2តូចជាងឬស្មើដល់អត់អញ្ចឹង2តូចជាងអញ្ចឹងវាចាប់ដើម run 1 step ទៀតហើយគឺវាបាន2គុណនឹង 2ស្មើនឹង4បាទអញ្ចឹងយើងដំណើរការរហូតទៅដល់29ដងណា29ដង210ដងហ្នឹងទើប program របស់យើងបញ្ចប់ឥឡូវយើងចូលទៅអនុវត្តនៅក្នុងកម្មវិធី deal របស់យើងទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើការបង្កើតនៅ software ថ្មី ខ្ញុំចុចទៅលើ file យកពាក្យថា sort file អញ្ចឹងយើង include មកថា include stdio.a ហើយយើងចាប់ដើមសរសេរនៅ main របស់យើង int main ហើយយើង return 0ទៅហើយមកបាទនៅទីនេះគឺជាអ្វីដែលយើងចង់បានបាទអញ្ចឹងខ្ញុំនឹង បកាអថេមួយឈ្មោះថា n ឈ្មោះថា n ហើយខ្ញុំបកាអថេមួយទៀតឈ្មោះថា i បាទតបមកខ្ញុំចាប់ផ្ដើមបញ្ចូលបាទបានន័យថាខ្ញុំអត់ចង់បានអឺមេ2ទេគឺខ្ញុំអាចបានមេ2មេ3ទៅតាមអ្វីដែលខ្ញុំបញ្ចូល À, đàm ចឹងខ្ញុំចាប់ផ្ដើមសរសេរ à, print print s à, please enter please enter major và major number enter major number ចឹងខ្ញុំ <clears throat> scan scan s scan s ភាគរយ n តមកយើងក្បៀសវាមួយមក and n and n បាទត្រង់នេះគឺយើងបានហើយគឺយើងបាននៅតម្លៃ n រួចហើយបានន័យថាតម្លៃនៃមេគុណរបស់យើងហ្នឹងចង់គុណប្រមាណក៏បានដែរបញ្ចូលមកអញ្ចឹងឥឡូវយើងចាប់ផ្ដើមប្រើ for for អញ្ចឹង i របស់យើងចាប់ផ្ដើមពី0 i ស្មើ0 i តូចជាងឬស្មើនឹង10 បាទ i តូចជាងឬស្មើនឹង10 i បូក i បូកបូកត្រង់កន្លែងនេះ គឺយើងចាប់ផ្ដើម print វាចេញមកគឺ print print s print s អញ្ចឹងខ្ញុំដាក់ភាគរយបាទភាគរយ d ហើយសញ្ញា x បានន័យថាគុណនឹងភាគរយ d គុណនឹងភាគរយ d អឺរួចហើយកន្លែងនេះគឺគុណនឹងភាគរយ d រួចហើយស្មើនឹងភាគរយភាគរយ d បាទត្រង់នេះក្បៀសវាមួយមកអឺមេឃលេខមុន បាទបានន័យថាមេគុណមុនគឺ n បន្ទាប់មកអឺ i បន្ទាប់មកគឺ n គុណឲ្យ i បាទ n គុណឲ្យ i អូខេបាទដើម្បីឲ្យវាចុះបន្ទាត់គឺយើងត្រូវ slash slash n មួយមកបាទ slash n បាទឥឡូវយើងចាប់ដើមសៀវនៅអឺ file របស់យើងបាទខ្ញុំដាក់ថា example for for loop example for loop ចឹងយើងយកប្រភេទវាគឺ Cesopal ហើយយើងសាវវាមកអូខេឥឡូវយើងចាប់ដើមចុច compile and run បាទអញ្ចឹងដោយសារតែយើងអត់ទាន់បានបញ្ចូលទេវា run ដំណើរការតែម្ដងអញ្ចឹង ត្រង់នេះបាទត្រង់នេះគឺខ្ញុំសរសេរភាគរយ n អញ្ចឹងវាអត់ត្រូវអញ្ចឹងយើងដាក់ថាភាគរយភាគរយ d ណាភាគរយ d បាទអញ្ចឹងយើង run សារថ្មីអញ្ចឹងនេះ please enter major number អញ្ចឹងខ្ញុំដាក់មេ5បាទនេះវានឹងលោតចេញមកហើយគឺ5គុណនឹង0បាទអត់មានទេ50ដង0ហ្នឹងគឺ ហើយយើងចូលទៅចាប់ផ្ដើមឲ្យវាស្មើពី1ទៅណាចាប់ផ្ដើមស្មើពី1ទៅអឺវានឹងសូត្របានត្រឹមត្រូវហើយអញ្ចឹងយើងអាចវាយមកមេ5បាទអញ្ចឹង5ម្ដង5បាទអញ្ចឹងអឺឥឡូវអឺយើងចង់ test មេ9ក៏បានបាទ test មេ2បាទយើងអាច test មេ2អឺនេះគឺជាដំណើរការនៃការកណនាមេលេខ បាទអរគុណយើងអាចសរសេរអនុវត្តដើម្បីឲ្យចេញលទ្ធផលដោយអ្វីដែលខ្ញុំបង្ហាញយើងអាចជោគជ័យនៅក្នុងមេរៀន for loop នេះហើយបាទ